មានការខុសគ្នា4ប្រភេទ4ប្រភេទមនុស្សយើងដំណើរជីវិតខុសគ្នា4ប្រភេទសួរសារឡើងវិញមនុស្សយើងខុសគ្នាប្រមាណប្រភេទ4មែននោះខ្លះអត់ឆ្លើយសោះម្ដងទៀតមនុស្សខុសគ្នាប្រមាណប្រភេទហ្នឹងហើយ ទី1មើលណាទី1បងប្អូនថាតាមរយៈតមកតមៈបរាយណោតមោតមៈបរាយណោអឺលើមិនបាច់ថាតាមមកភ្លឺទៅវិញងងឹតអះមកងងឹតទៅវិញងងឹតហ្នឹងហ្នឹងទី1 មកងងឹតទៅវិញងងឹតហ្នឹងហើយអញ្ចឹងពាក្យបល័យមិញមិនបាច់ចាំក៏បានដែរចាំពាក្យសម្រាយមកងងឹតទៅវិញងងឹតនឹងទី1ឥឡូវរាប់ឲ្យអស់សិនចាំបញ្យលបញ្យលហើយបងប្អូនអាចឡើងឆ្លើយមួយណាអ្នកបងប្អូនអាចចាប់បានហ្នឹងហើយ ទី2តមោជោតិបរាយណោនោះមកងងឹតទៅវិញភ្លឺថាទាំងអស់គ្នាមកងងឹតទៅវិញភ្លឺនឹងបាច់ដាក់មីក្រូឯងឆ្លើយយកសំឡេងស្រស់គ្នាវិញល្អជាងនឹងទី2មកងងឹតទៅវិញភ្លឺអត់ទី3មកភ្លឺទៅវិញងងឹត ណាថាទាំងអស់គ្នាមកភ្លឺទៅវិញងងឹតហ្នឹងហើយហ្នឹង3ទី4ណាថាណាមកភ្លឺទៅវិញភ្លឺហ្នឹងហើយមាន4ហ្នឹងឥឡូវឥឡូវសាកទាំងអស់គ្នាមកអាត្មាអត់ថាបងប្អូនអាចចាំបានប្រមាណទី1ចាំល្អមកងងឹតទៅវិញ ណែទី2ណាចាំល្អមកងឹតទៅវិញលើទី3អីប្រកាយចាំហ្នឹងហ្នឹងហើយទី4ហ្នឹងហើយនៅណាថាក្មេងចេះស្ដាប់ធោះសួរយាយយាយមិនសូវចាំទេគឺក្មេងតែតនៅល្អ ណាដូចមញេវិញណាណាគឺ memory ហ្នឹងវាមិនតន់ទុកអីច្រើនជាងថតបានច្រើនឥឡូវអាត្មាពយល់ហើយចាំមើលបងប្អូនចាប់សេចក្តីបានណាអាចរៀនក្លាហានអឺអាត្មានិយាយរឿងមួយស្ដាប់សិនយើងកើតមកដំបូងចេះដឹងទេទាំងអស់គ្នាមានចេះអីទេ វិជាដែលចេះមិនបាច់រៀនមានទេមានយំចេះទេសើចណែនឹងបាច់រៀនហ្នឹងហើយឃ្លានចេះកុនចូលប្រគុណរោព្រៃចេះទេអានឹងបាច់រៀនទេហ្នឹងមេរៀនមួយទៀតអានឹងធ្ងន់ធ្ងរជាងគេ មេរៀនស្នេហាអានឹងមិនបាច់រៀនទេបន្តិចទៅចេះអូតូបន្តិចទៅហ្មងមែនទេមែនអត់មិនបាច់តែមនុស្សទេក៏ទុំរុយក៏វាចេះដែរអានឹងណាធម្មជាតិអញ្ចឹងឃ្លានមនុស្សក៏ចេះសត្វក៏ចេះហ្នឹងចេះស្រែកចេះព្រុស ចេះសបាយចិត្តចេះកើតទុកសត្វក៏ចេះហ្នឹងហើយស្នេហាក៏សត្វចេះដែរប៉ុន្តែសត្វវាចេះតែប៉ុណ្្នឹងឯងស្អីផ្សេងទៀតអត់ទេមនុស្សចេះលើសពីនឹងអសរកើតមកមិនចេះមែនប៉ុន្តែរៀនទៅចេះឆ្កែបរៀនអត់ចេះអសរចេះទេអត់ទេហ្នឹងហើយឥឡូវអាត្មាបញ្យលមកងងឹតទៅវិញ ងងឹតនឹងទី1មកនេះគឺពេលដែលយើងកើតដូចយើងទាំងអស់គ្នា ពីមុនមិនដឹងនៅណាទេពីជាតិមុនណាអត់ដឹងនៅណាទេតែយើងមកកើតជាមនុស្សពាក្យថាកើតមកងងឹតមានន័យថា កើតក្នុងត្រកូលក្រីក្រយល់ទេ ហ្នឹងអាប់អនរស្មីវាមិនដូចកូនគេអ្នកមានទេអញ្ចឹងណាអញ្ចឹងណាណាស់ហើយមិនក៏មិនអឺយល់ទេពាក្យថាកើតមកងងឹតនេះគឺវា អាប់អនរស្មីកើតក្នុងត្រកូលក្រីក្រហ្នឹងហើយប៉ុន្តែវាមិនបញ្ហាទេអានឹងតែវាបញ្ហានោះទៅវិញងងឹតទៀតមានន័យថា កើតមកក្នុងត្រកូលក្រីក្រលំបាកតោកយ៉ាកហើយអត់ប្រឹងប្រែងរៀនសូត្រអត់ប្រឹងប្រែងធ្វើកិច្ចការងារក្ររហូតដល់ងាប់ទៅវិញអានឹងមានន័យថាមកល្ងឹតទៅវិញល្ងឹតដដែលយល់ទេយល់នៅហ្នឹងហើយហើយចាំមើលបងប្អូនចង់ធ្វើតាមប្រភេទណាហ្នឹងចាំចាំជ្រើសយកទៅណាចង់ធ្វើអាទី1ហ្នឹងទេ អត់ទេមួយទៀតទី2នោះមកល្ងិតទៅវិញភ្លឺហ្នឹងហើយកើតមកក្នុងត្រកូលក្រីក្រលំបាកហ្នឹងនឹងមកដល់តែទៅវិញភ្លឺមានន័យថាបន្ទាប់ពីកើតហើយវាងងឹតចោះគ្រួសារហ្នឹងអាប់អន់ចោះតែយើងខិតខំប្រឹងប្រែងរៀនសូត្រធ្វើខ្លួនឯងឲ្យមានតម្លៃឲ្យមានចំណេះដឹងសាងស្នាដៃល្អល្អ ពេលស្លាប់ទៅវិញក៏ទុកគេឈ្មោះល្អនៅក្នុងលោកនេះនេះមានន័យថាមកល្ងឹតមែនប៉ុន្តែទៅវិញភ្លឺយល់ទេយល់ទេទី2នេះគួរឲ្យយល់ទេហ្នឹងគួរណាស់ទី3ទី3មកភ្លឺទៅវិញងងឹត នេះគឺមនុស្សខ្លះកើតមកក្នុង ត្រកូលអ្នកមានទ្រព្យសម្បត្តិមានធនធានមានឋានៈយុស័កណាកើតមកនឹងគេដេកពូកត្មងខ្លះកើតមកដេកពូកត្មងកើតមកជិះលិនគ្រីសើត្មងកើតមកជិះយន្តហោះត្មងប៉ុន្តែបន្ទាប់ពីកើតហើយនោះ អត់បាន ធ្វើជីវិតខ្លួនឯងឲ្យល្អទេ មិនខំសិក្សារៀនសូត្រប្រព្រឹត្តអំពើអាក្រក់ងាប់ទៅស្អុយឈ្មោះឃើញទេអញ្ចឹងមនុស្សទី3ហ្នឹងមកភ្លឺមែនប៉ុន្តែទៅវិញងងឹតចង់ធ្វើទេអាទី3ហ្នឹងអត់ទេហ្នឹងចំណែកទី4មកភ្លឺទៅវិញភ្លឺ មានន័យថាគេកើតក៏ក្នុងត្រកូលល្អមានធនធានទ្រព្យសម្បត្តិល្អហើយក៏គេប្រព្រឹត្តល្អខំរៀនសូត្រតទៅទៀតញ៉ាំងវងត្រកូលរបស់គេនឹងឲ្យបានល្អរហូតដល់ថ្ងៃស្លាប់ មានន័យថាមកក៏ល្អទៅវិញក៏ហ្នឹងហើយអញ្ចឹងមនុស្សយើង ទាំងពិភពលោកហ្នឹងគឺខុសគ្នាអញ្ចឹងប៉ុណ្ណឹងរបៀបនៃការរស់នៅហ្នឹងខុសគ្នាអញ្ចឹងបងប្អូនស្ដាប់យល់ទេទាំង4ចំណុចហ្នឹងយល់ទេ យល់ទេហ្នឹងហើយឥឡូវយល់ទី1រំលឹកសារឡើងវិញចាំថាឲ្យស្រស់គ្នាទី1មកម្ដងទៀតទី1ទី2ទី3ទី4ហ្នឹងហើយល្អ ហ្នឹងហើយអញ្ចឹងតើចំណុចប៉ុន្មានដែលមិនគួរយកទី1និងទីហ្នឹងហើយចំណុចប្រមាណដែលគួរយកទី2ទី4ល្អណាស់ហ្នឹងហើយឥឡូវបងប្អូនដល់នេតិឡើងមកនិយាយដើម្បីកំចាត់បងការភ័យខ្លាច ឲ្យក្លាហានរៀនក្លាហានអាត្មានិយាយរឿងមួយ ប្រាប់សិនណារឿងហ្នឹងកាលអាត្មារៀនអង់គ្លេសទេគ្រូជនជាតិឥណ្ឌាគាត់និយាយប្រាប់មានអ្នកមានម្នាក់ថាកែម្នាក់ហ្នឹងគាត់ជិះឡានទៅលេងនៅជនបទចតឡាននៅចិត្តខ្ទមមួយហ្នឹង ស្រាប់តែលឺកូនក្មេងប្រុសម្នាក់ហ្នឹងច្រៀង ងូតទឹកក្នុងដេញកន្លែងងូតទឹកនឹងបដាច្រៀងបដាហិចសំលេងព្រោះពួកគាត់តែងតែច្រៀងទៅជីកក្បីក៏ច្រៀងទៅធ្វើស្រែអីក៏ច្រៀងច្រៀងទៅសំលេងហ្នឹងវាព្រោះអញ្ចឹងគាត់ចូលទៅក្នុងផ្ទះហ្នឹងតែចូលទៅក្នុងផ្ទះហ្នឹងឃើញឪពុកចាស់ហ្នឹងសួរថានរណាច្រៀងឪពុកហ្នឹងប្រាប់ថាកូនខ្ញុំហីច្រៀងព្រោះណាគាត់ឲ្យ100ដុល្លារ 100ដុល្លារហ្នឹងឲ្យ50សម្រាប់តាក់តែងខ្លួនកាត់សក់ហើយកាត់ខោអាវអាទិត្យក្រោយខ្ញុំជប់លៀងឲ្យក្មេងហ្នឹងទៅច្រៀងនៅពិធីជប់លៀងរបស់ខ្ញុំអូគេខំហាត់ណាហាត់ច្រៀងហើយស្លៀកពាក់យ៉ាងស្អាតចុះធ្លាប់តែច្រៀងលើខ្នងក្របីឆ្លៀច្រៀងនៅម្នាក់ឯងវាមិនដែលនៅនៅខាងមុខគេហ៎ដល់ទៅពេលភ្លេងចេញមកឌឹងឌឹងដាក់ដាក់ទៅវាញាក់ផ្លើមណា 20ច្រៀងអត់រួចបត់ចេះហ្នឹងក៏ភ្លេចអស់នឹងមានន័យថាយើងអត់ដែលវឹកហាត់នៅខាងមុខមនុស្សគ្នាច្រើននឹងឥឡូវឥឡូវមើលបងអូនណាឡើងមុនមើលក្មេងប្រុសឬក៏ក្មេងស្រីលើកដៃមើលមុនគេមើលពីណាក្លាហានជាងក្នុងចំណុចទាំង4ហ្នឹងចង់និយាយណាមួយនិយាយតែមួយបានណាក្នុងចំណុច4ហ្នឹងទី1អញ្ចេះមានន័យថាអញ្ចេះអញ្ចេះ អូខេឡើងណាទៀតដៃមួយនឹងឡើងឈរនិយាយទៅនោះដេកដេកកូនសូមម៉េចទី1បាទ មកល្ងិតទៅល្ងិតមានន័យថាមកចាប់កំណើតនៅ ជន់ក្រីក្រហើយមិនខំរៀនសូត្រប្រព្រឹត្តអំពើអាក្រក់នៅពេលដែលស្លាប់ទៅមិនបានធ្វើអំពើល្អក៏ស្លាប់ទៅអត់មានប្រយោជន៍នឹងមានន័យថាមកល្ងើតទៅវិញល្ងើត អើតទៀតមានអ្នកណាឡើងទី2ជំើប្រុសឬស្រីណាបានច្រើនជាងតោះនៅ3ចំណុចទៀតអរណោះមកណាអត់តាន់ឃើញវត្តមានស្រីស្រីសោះកណាលើបកស្រាយចំណុចទី2ចំណុចទី2មក មកងងឹតទៅវិញភ្លឺបានន័យថាកើតនៅក្នុងវងតកូលក្រីក្រគ្មានបនស័កយុស័កប៉ុន្តែខិតខំប្រឹងរៀនសូត្រខិតខំប្រឹងរៀនសូត្ររត់បានការងារធ្វើល្អហើយមានឈ្មោះនៅក្នុងសង្គមពេលស្លាប់ទៅក៏នៅតែមានឈ្មោះនៅក្នុងពិភពលោក នឹងបានន័យថាមកងងឹតប៉ុន្តែទៅវិញភ្លឺនឹងអស់អស់ពីនឹងជាមើលទី3ប្រុសឬស្រីណាកុំអោយចាញ់មើលណាអឺខ្ញុំកណាឡើងបកស្រាយចំណុចទី3 មកភ្លឺទៅវិញងងឹតមានន័យថាកើតមកក្នុងត្រកូលអ្នកមានយសកិត្តិយសតែស្លាប់ទៅវិញមិនបានសាងអំពើល្អមិនបានធ្វើល្អមិនបានរៀនសូត្រហើយស្លាប់ទៅវិញគ្មានកិត្តិយសគេឈ្មោះនេះនេះគឺ មកភ្លឺទៅវិញងងឹតហ្នឹងសាធុនៅសល់មួយទៀតចាំមើលប្រុសឬស្រីនោះនោះលើកដែរបាទខ្ញុំឡើងបោស្រ័យមានចំណុចទី2អតិចមកទី4មាន នៅវងតកល្អ ហ្នឹងអឺឥឡូវចង់រស់អ្នកសរុបមតិបណ្ដាទាំង4ហ្នឹងតើចំណុចណាជាចំណុចអាក្រក់ចំណុចណាជាចំណុចល្អដែលគួរយកហ្នឹងណាមកបាទអូខាងស្រីលើសហើយចឹងតោះចាស់អិចគុណ ចំណុចទាំង4ចំណុចដែលគូយកគឺចំណុចទី3និងទី4ចំយកចំណុចទី4តែចំណុចល្អចាចំណុចដែលអត់ល្អគឺចំណុចទី1ទី3ចំណុចល្អទី ល្អមកខ្ជុំទី2ចំណុចអត់ល្អនិងចំណុចអត់ល្អខ្លះទី2ទៅវិញមកវិញងងមកងងឹតទៅវិញភ្លឺល្អ មកខ្ញុំថ្ងៃទី3ទី3មកមកភ្លឺទៅវិញងងឹតអត់អត់ជឿទេ ព្រោះអីវាអត់ល្អវាធ្វើអំពើអាក្រក់អស់ហើយលោកតិកនហ្នឹងហើយចឹងស្ដាប់សត្យយល់ណាយល់ក្រណាច្រឡំបន្តិចបន្តួច នឹងប៉ុន្តែសម្អិតទៅគឺយល់អញ្ចឹងមានន័យថា ស្ដាប់មកពេលនេះយល់ហើយចាំទៀតទេសនាប្រាប់យាយយាយគ្មានចាំទេមែនទេឥឡូវថាឲ្យស្រោះគ្នាឡើងវិញ ទី1យ៉ាងម៉េចទី2មកតទី1ទី2ទី3ទី4 ចំណុចទី1គួរយកទេទី2ទី3ទី4អូចេះណាហ្នឹងហើយអញ្ចឹងអាហ្នឹងជាធัวរបស់ព្រះសម្មាសម្ពុទ្ធណាយើងជួនកាលយើងអត់ដឹងថាធัวហ្នឹងសម្រាប់ជួយបំភ្លឺជីវិតយើងទេអឺសិទ្ធិម្នាក់ហៅថាសិទ្ធិពិភពលោកគាត់ ល្បីឈ្មោះថា Bill Gates Bill Gates គាត់កូនអ្នកកំសត់កាប់អស់ទេ កាលពី4 5ឆ្នាំមុនគាត់មកស្រុកខ្មែរយើងគាត់មកស្រុកខ្មែរយើងមកជាមួយកូនគាត់គាត់ចូលហូបបាយក្នុងភោជនីយដ្ឋានមួយកូនប្រុសរបស់គាត់ជាមួយកូនប្រុសរបស់គាត់ហ្នឹងនៅពេលដែលគាត់ ពិសាហើយគាត់ហូត5ដុល្លារឲ្យអ្នករត់តុកហ្នឹងណាឲ្យលុយអីណាហៅលុយលុយលុយធីបហ្នឹងធីបមុតបៀហ្នឹងដល់ចឹងទៅអ្នករត់តុងបើកភ្នែកធំធំឯគាត់ទួថាមានរឿងអីឯមានបញ្ហាអីលុយហ្នឹងមានបញ្ហាអីថាអត់ទេគាត់តែឆ្ងល់ឆ្ងល់មិនឆ្ងល់ថាកូនប្រុសរបស់លោកឲ្យធីបខ្ញុំ500ដុល្លារ ហើយដល់លោកជាមហាសេដ្ឋីទាំងមូលឲ្យខ្ញុំតែ5ដុល្លារគាត់សើចសើចឲ្យគាត់និយាយថាវាមិនចម្លែកទេអ្នកឲ្យលុយអ្នក500ដុល្លារគេគឺជាកូន របស់មហាសេដ្ឋីពិភពលោក ចំណែកខ្ញុំគ្រាន់តែ ជាកូនរបស់ អ្នក កាប់អស់កំសត់ម្នាក់ប៉ុណ្ណោះយល់ទេ គំនិត reflect មើលគាត់សួរភ្លាមគាត់ឆ្លើយភ្លាមឲ្យយើងគិតកូនគាត់មិនមែនមហាសេដ្ឋីទេ តែកូនគាត់ជាកូនរបស់មហាសេដ្ឋីគាត់ជាមហាសេដ្ឋីមែនតែខ្លួនគាត់ជាកូនអ្នកកាប់អុសយល់អត់ហ្នឹងហើយអញ្ចឹងបានគាត់បង្កើតពាក្យមួយថាកើតមកក្រមិនជាទោសកំហុសរបស់យើងទេ តែងាប់ទៅវិញក្រ ទៅ ជាទោសកំហុសរបស់យើងពីព្រោះក្នុងរយៈកាលដែលយើងរស់នៅយើងអត់បាន ធ្វើកិច្ចការងារមែនទេមែនទេហ្នឹងហើយកើតមកក្រគ្មានបញ្ហាទេ តែងាប់ទៅវិញនៅតែក្រអានឹង ទៅជាបញ្ហាយល់អត់កើតមកល្ងងមិនបញ្ហាទេពីណាក៏ល្ងងដែរតែងាប់ទៅវិញនៅតែល្ងងអានឹងទៅបញ្ហាយល់ទេហ្នឹងហើយអញ្ចឹងមើលអ្នកអស្ចារ្យនៅលើពិភពលោកដ៏ច្រើនគឺចេញពីកូនអ្នកក្របងប្អូន ហៅថា the famous person in the world មនុស្សដែលអស្ចារ្យលើ ពិភពលោកភាគច្រើន គឺចេញមកពីអ្នកក្រីក្រពីព្រោះអីវាធ្លាប់ក្រហើយអញ្ចឹងរបស់ទៀតតែងទៅលូតទៅខ្ពស់របស់ខ្ពស់ស្រាប់ច្រើនទៅដួលមែនណាដូចកូនឈើអញ្ចឹងកាលណានៅទៀបឃើញគេខ្ពស់ខ្ពស់វាចេះទៅលូតទៅលើ តែរបស់ខ្ពស់ស្រាប់ទៅរួមស្រួលដួលភីងមុនគេបាទ មែនទេហ្នឹងហើយហើយយើងធ្លាប់ក្រយើងនៅតាមជនបទនេះយើងមិនមែនជាកូនអ្នកមានទេបានស្មាននិយាយរឿងហ្នឹងធ្លាប់ក្រយើងដឹងតែក្រហ្នឹងមិនម៉េចកូនអ្នកមានខ្លះអត់យល់ពីអត្តន័យក្រទេមានណាអញ្ចឹងបានពេលដែលបាន សម្រេចរវាងអ្នកក្រនិងអ្នកមាន អ្នកក្រ អាចរក្សាលំនឹងគ្រួសារបាន ជាងកូនអ្នកមានកូនអ្នកមានខ្លះលយមែន ជិះម៉ូតូសង្ហាមែនតែកំអែលម៉ែឪទេ ខ្លះជិះឡានល្អទំនើបមែនប៉ុន្តែមិនតាន់ចេះរលុយទេ កូនអ្នកធំខ្លះចឹងដែរពឹងសង្ហាតែស្របសម្បត្តិម៉ែឪទេ តែកូនអ្នកក្រខ្លះណារត់ម៉ូតូផងរៀនផងធ្វើការបណ្ដើរៀនបណ្ដើចេញពីសាលាមកដល់ជួយកិច្ចការងារឪពុក ម្ដាយทีនេះវាធ្លាប់លំបាកអញ្ចឹងវាធ្លាប់ធ្វើការធ្លាប់ហត់ធ្លាប់លំបាកពីពីតូចទៅអញ្ចឹងហ្នឹងហើយហើយដល់តែបាន ការងារនឹងបានចម្រើនបន្តិចម្ដង បន្តិចម្ដងបន្តិចម្ដង អ្វីដែលដែលដែលប្រឹងមកហ្នឹងវាជាបទពិសោធន៍របស់យើងពេញខ្លួនមកអាត្មាលើករឿងមួយពីសម័យពពុទ្ធគង់នៅ មានសិទ្ធិមកគ្រួសារហ្នឹងគាត់អត់ឲ្យកូនរៀនទេប្រាក់គាត់40កោតកហបណៈ ហើយក្នុងមហាកហបណៈហ្នឹងស្មើប្រហែលជាជាង10ដុល្លារយើងគិតមើលហើយ40កោកហបណៈច្រើនណាស់គាត់គិតរួចជាស្រេចថាកូនយើងមានតែមួយណាកូនយើងមានតែមួយទោះបីកូនមិនរកស៊ីអីចាយមួយជីវិតក៏មិនអស់ទេហៅថាចាយមួយថ្ងៃ1000កហបណៈចុះចាអត់អស់ហើយមួយជីវិតហ្នឹងអញ្ចឹងគាត់អត់ឲ្យកូនរៀននឹងកូនអ្នកមានមកភ្លឺហ្នឹងមែនទេ អាហ្នឹងកើតក្នុងតកូលអ្នកមានមកងឹតឲ្យមកភ្លឺនឹងឲ្យមកភ្លឺដល់តែមិន បានសិក្សារៀនសូត្រឪពុកម្ដាយស្លាប់អស់ទៅទ្រព្យសម្បត្តិនឹងចាយអត់បាន10ឆ្នាំណាបងប្អូនពីព្រោះល្ងងអត់ចេះទ្រព្យគ្រប់គ្រងទ្រព្យសម្បត្តិទេចាយហឺហាទៅខ្សែគប់មិត្តអាក្រក់ទៅគេបញ្ចោបោកលេចបោកកើតទៅ បានតែ2 3ឆ្នាំអស់អាលិញទ្រព្យសម្បត្តិសេដ្ឋីទាំងមូលគិតមើលមើល ដល់តែពេលអស់ទ្រព្យអត់ដឹងថាលុយនឹងបានមកពីណាផងហ្នឹងអត់ដឹងព្រោះធ្លាប់តែចាយតាំងពីកើតមកឃើញមកភ្លឺទេដល់អស់ទ្រព្យហ្នឹងងឹតឈឹងអត់ងឹតឈឹងទៅធ្វើការអីធ្វើមិនកើតតែធ្វើអស់លុយអលីងហើយដល់តែអញ្ចឹងមិត្តភ័ក្តិគេបបួលថាចង់បានលុយឆាប់អត់ថេមិនចង់ធ្លាប់ចាយស្រួលមកទៅមួយគេការងារដែលបានលុយឆាប់ប្លន់ ទៅធ្វើចោលហើយទៅធ្វើចោលចោលខ្វះប័ណ្ណពិសោធន៍ណែពេលចូលលួចគេឲ្យកាន់ដបងមួយចាំវ័យម្ចាស់នេះគេអ្នកចូលលួចកកកកាយទៅបើឃើញម្ចាស់មកឲ្យវ័យទៅហើយវាអត់បត់ពិសោធន៍ទៅលើកទៅដបងយើងដល់ម្ចាស់គេមកធ្វើភ្នែកមកមកនឹងធ្វើមិនគេក៏ស្រែកហៅតាហ៊ានចាប់យកទៅដាក់ទោសទៅកើតទុករីងរៃរហូតដល់ស្លាប់ទៅ បានព្រះអង្គថាម៉េចថាសម្រាប់បុគ្គលល្ងង កូនដែលល្ងងមិនចេះដឹងទោះបីឲ្យ ភ្នំមាសទល់ទៅពីមិនបាច់ត្រឹមតែទ្របមកឃ្លាំងទេភ្នំមាសពីរក៏រសាមិនកើតដែរយល់ទេយល់ទេអញ្ចឹងចំណេះដឹងពិតជាសំខាន់ទេហើយ សំខាន់សម្រាប់បងប្អូនសំខាន់ពេលនេះឬក៏ចាំចាស់បានសំខាន់នឹងពេលរៀននេះឯងអញ្ចឹងណា ហ្នឹងហើយបងប្អូនដែលសម័យថាអនាគតទៅអញចង់ដើរលេងជុំវិញពិភពលោកមានសម័យចឹងហ៎សម័យទៅហ្នឹងហើយធ្វើអីក៏ដោយត្រូវមានគោលដៅប៉ុន្តែកុំឲ្យទៅគោលដៅហ្នឹងអាក្រក់យល់ទេអញ្ចឹងគោលដៅធំទៅសេចក្តីព្យាយាមហ្នឹងធំបើគោលដៅតិច សេចក្តីព្យាយាមតិចហើយបើគ្មានគោលដៅខ្ជិលបដ ாய் យល់ទេហ្នឹងហើយបងប្អូនមានអនាគតវែងឆ្ងាយយើងមើលមនុស្សដ៏អស្ចារ្យទេហើយដូចល្បីផ្នែកប្រសង់អីសម្ដេចប្រសង់គ្រាជួនណាតអីកូនអ្នកក្រហ្នឹងហើយកូនអ្នកក្រតាហើយតើកាលណាឡើងមិនងាយចុះវិញ ទេពីព្រោះអីពីព្រោះវាធ្លាប់លំបាកវាធ្លាប់ងងឹតដោយមនុស្សចេញពីងឹតទៅរកកន្លែងភ្លឺហ្នឹងមិនចង់ទៅកន្លែងងឹតវិញទេ មនុស្សដែលភ្លឺស្រាប់ទៅដែលប្រមាថនោះដែលភ្លេចខ្លួននោះនឹងចឹងចឹងការដែលដាក់គោលដៅគឺជារឿងសំខាន់មានសេចក្តីស្រមៃសុបិននឹងអាចคล้ายជាការពិតឲ្យតែយើងផ្ដើមនៅហេតុរបស់វាដូចបងប្អូនចង់ដឹងអនាគតដែលបងប្អូនខ្លាយជាអីចង់ដឹងណាចង់ដឹងថាអនាគតខ្ញុំនឹងខ្លាយជាអីចង់ដឹងណា ចង់ដឹងទេចង់ទេហ្នឹងពុទ្ធព្រះអង្គថា if you want to know your future you have to look at your present ប្រសិនបើអ្នកចង់ដឹងអនាគតរបស់អ្នកអ្នកត្រូវតែមើលបច្ចុប្បន្នរបស់អ្នកតើអ្នកកំពុងធ្វើអីចង់ដឹងថាអនាគតអ្នកនឹងក្លាយជាសិស្សបកាយអត់ត្រូវមើលថាអ្នកខំរៀនអត់ យល់ទេចង់បើគេសួរថាចង់បានសិស្សប៉ាកែទេប៉ុន្តែមើលរៀននេះក្លេសក្លេសធ្វើហើបើហើមិនបានទេមែនឬមែនចង់អនាគតទៅចង់ជាអ្នកវិភាគអសរសាស្ត្រអីទេចង់ប៉ុន្តែមើលអនាបច្ចុប្បន្នមើលរៀនទេឬក៏ចុចតែ Facebook ណាខ្លះមិនតាន់មានទេ Facebook ពេលខ្លះមានហើយអទៅអនាគតទៅបងប្អូនមានដែលឃើញឃើញគេដើរជាមួយជនជាតិជនកាត់គញីអង់គ្លេសត្រីអញ្ចឹងណាដែលឃើញណាអស្ចារ្យទេហើយចង់ខ្លាយអញ្ចឹងណាមើលរៀននោះអញ្ចឹងត្រូវមើលថាតើយើងរៀនរបៀបម៉េចបទពិសោធន៍ឃើញអ្នកចេះមួយចំនួនណាបងប្អូន វាពិបាកណាស់ដែលថាស្លឹកឈើជ្រុះមិនឆ្ងាយពីវល់ជាការពិតឪពុកម្ដាយយើង ភាកច្រើននៅតាមជនបទអត់សូវចេះដឹងច្រើនពេលកូននៅតាមផ្ទះជាងការមិនដែលណែនាំកូនឲ្យរៀនឲ្យសូត្រយ៉ាងណាមួយទេនេះក៏ជារឿងអភ័ព្វរបស់យើងប៉ុន្តែបងប្អូនត្រូវដឹងត្រូវដឹងថាហេតុដែលគាត់មិនសូវចេះដឹងគាត់ក៏មិនចាំបាច់បង្ខំយើងរៀនតែបើយើងមានឆន្ទៈរៀនដោយខ្លួនឯង ទៅល្អអូនបងត្រូវមើលមើលកុំមើលមនុស្សអន់ជាងយើងដើម្បីអភិវឌ្ឍខ្លួនយើងកុំមើលមនុស្សអន់ជាងយើងត្រូវមើលមនុស្សណាដែលចេះជាងយើងហើយសរសើរគេយើងកុំទៅចំណែនគេចរិតខ្មែរយើងដែលមិនអាចរីចម្រើនបានឃើញគេខ្ពស់ជាង ក្តិចអត់ល្អទេមែនទេអត់ល្អទេតាមពិតដើម្បីឲ្យជីវិតយើងខ្ពង់ខ្ពស់ដែរវាត្រូវឲ្យមានមនុស្សខ្ពង់ខ្ពស់នៅជើងវិញខ្លួនយើង ដោយដើមឈើទៅកាលណាមានដើមឈើខ្ពស់ពោះនៅជុំវិញយើងដើមឈើប្រកបជាប្រឹងលូតទៅទៅលើហើយហ្នឹងហើយប៉ុន្តែយើងឃើញគេពូកែឃើញគេអស្ចារ្យគ្រាន់តែសរសើរគេបានហើយតែកុំមើលងាយខ្លួនឯងយល់ទេត្រូវដឹងថាមនុស្សអស្ចារ្យមានភ្នែកប្រមាណបើឡើងភ្នែក3ចម្លែកមែនទេហ្នឹងហើយគឺមានត្រឹមតែភ្នែក 2ត្រចៀកមានតែ2មាត់មានតែរន្ធច្រមុះមានតែដៃមានតែជើងក៏មានតែក្បាលក៏មានតែមានស្អីលើសយើងអញ្ចឹងត្រូវដឹងថាគេធ្វើបានរឿងអីខ្ញុំធ្វើមិនបានមែនទេហ្នឹងហើយដំណើរទៅដូចគ្នាវាគ្រាន់តែអញ្ចេះ បើគេមានលុយគេរៀនសាលាល្អជាងយើង តែមិនប្រកាសថាសាលាល្អសិស្សល្អទេល្អអាស្រ័យលើខ្លួនយើងទៀតហើយរៀនមើលសញ្ញាបងប្អូនចេះឆ្លាញ់សភៅអត់ឬក៏ឆ្លាញ់ទូរស័ព្ទជាង ក្នុងមួយថ្ងៃកាន់ទូរស័ព្ទញឹកជាងឬក៏កាន់សភៅញឹកជាងហឹមហ្នឹងហើយតាមពិត រៀនដែលចេះពិតប្រកបនៅពេលដែលយើងត្រឡប់ទៅផ្ទះវិញគឺពេលវេលាបងប្អូនអាត្មាក៏ធ្លាប់ជាសិស្សដូចតែគ្នាដែររៀនតាមពិតនៅសាលាយើងមករៀននៅសាលាមុខវិជ្ជាច្រើនជួនកាលរៀនរៀនរៀនរៀនរៀនយើងចាប់ស្អីជួនកាលអត់បានទេពោះរៀនតាមម៉ោងគ្រូបញ្យលក៏ច្រើនច្រើនម៉ោងប៉ុន្តែពេលដែលយកទៅចងចាំយកមកជាចំណេះពិតប្រកបពេលដែលយើងទៅផ្ទះរំលឹកមេរៀននៅផ្ទះ សម្បូរពេលមើលទូរទស្សន៍ឬក៏សម្បូរពេលមើលមេរៀនហ៎សម្បូរអីជាងហ្នឹងហើយអាត្មាដើរទៅស្រុកគេច្រើនឃើញក្មេងៗស្រុកគេពេលល្ងាចធ្វើ homework ធ្វើលំហាត់ធ្វើអីរហូតដល់ម៉ោង11 12រៀនរៀនដល់ម៉ែឪភ័យភ័យខ្លាចកូនឈឺទីបំផុត បកែគ្រប់មុខមែនអញ្ចឹងបានដោយពាក្យព្រះអង្គថាបើអ្នកចង់ដឹងអនាគតរបស់អ្នកអ្នកត្រូវមើលបច្ចុប្បន្នតើអ្នកកំពុងធ្វើអីយល់ទេហ្នឹងហើយអញ្ចឹងនេះគឺជាគ្រូទាយស័ក្តិសិទ្ធិបំផុតគេទាយថាអូបងប្អូនថ្ងៃក្រោយខ្លាយជាអ្នកប្រាជ្ញអឺជាដេកអញ្ញឹមទៅកុំរៀនមែនទេហ្នឹងហើយអ្នកណាមើលងាយយើងមើលចោះ ប៉ុនកុំឲ្យមនុស្សម្នាក់មើងងាយយើងនរណាគេខ្លួនឯងយល់ទេខ្លួនឯងគេថាហែងនឹងគ្មានប្រយោជន៍តែតែប៉ុណ្ណឹងពូជឯងតែប៉ុណ្ណឹងគេថាមិនពិតទេតែបើខ្ញុំថាបានពិតធ្វើម៉េចខ្ញុំប៉ុណ្ណឹងម៉ែខ្ញុំប៉ុណ្ណឹងខ្ញុំប៉ុណ្ណឹងឈប់រៀនបណ្ដោយយល់ទេយល់ហ្នឹងហើយបងប្អូន បងប្អូនហ្នឹងហើយអនាគតរបស់យើង គឺនៅ ក្នុងដៃរបស់យើងហ្នឹងហើយដូចវ័យអាត្មានេះរៀងជ្រុលបន្តិចប៉ុន្តែជ្រុលបន្តិចហ្នឹងក៏មិនឈប់រៀនដែរនៅតែរៀនដែរតាប៉ុន្តែយើងចេះតែអស់សង្ឃឹមតែអាយុច្រើនបន្តិចអស់សង្ឃឹមឈប់រៀនអត់ទេ ទៅនៅពើស្រុកគេអាយុ50ក៏ទៅទៅរៀនក៏មានដែរខ្លះអាយុ60បានបានដុកទ័រគេនៅតែរៀនចឹង តែកាលណាអើយខ្ញុំដូចចាស់ឈប់រៀនតែកាលណាគិតថាឈប់រៀនគឺវាចប់ត្រឹមហ្នឹងមែនអត់មែនអត់មែនដូចអង់គ្លេសថាម៉េច you are never too old to learn អ្នករៀនគេមិនដែលគិតតែខ្លួនចាស់ទេហ្នឹងហើយខ្មែរយើងភាកច្រើនតែរៀបការឈប់រៀនហ្មងមែនទេ 100សឹង100តែរៀបការឈប់រៀនរៀនតែធ្វើប្រពន្ធគេហេងប្តីគេហ្នឹងគេទោះបីជារៀបការក៏ដោយគេធ្វើការបដើគេឆ្លៀតរៀនបដើរហូតដល់ទៅពេលអាចបានសញ្ញាបត្របដើរបដើគេដាក់ពាក្យថែមថែមការងារវាកាន់តែឡើងតាមហ្នឹងហើយតែយើងថាអូឈប់រៀនចប់ចប់តែមកអញ្ចឹង អ្នកដតីមើងងាយយើងមិនអីទេកុំឲ្យតែយើងមើងងាយខ្លួនឯងចឹងណាយល់បងប្អូនមានអីសាកសួរទេមានទេមិញក្លាហានហើយប៉ុន្តែឥឡូវមានអីសាកសួរទេអត់អីបើអត់អីក៏បានដែរប៉ុណ្្នឹងចុះដល់ពេលរាប់បាតផងម៉ោងម៉ែនឯងម៉ោងរំលឹកសារឡើងវិញមុននឹងបញ្ចប់ មានន័យថាអាត្មាមកទេសនេះអត់អត់ប្រយោជន៍ទេ បានចេះច្រើនគ្នាម្ដងទៀតបុគ្គល4ពួកហ្នឹងក្នុងលោកយើងហ្នឹងទី1ទី2ទី3ទី4ទី1គួរយោទេទី2ទី3ទី4 ចប់ហ្នឹងហើយប៉ុណ្្នឹងចោះណាហើយបងប្អូន នឹងคลายជាមនុស្សយ៉ាងណា គឺត្រូវមើលអំពើបច្ចុប្បន្នរបស់ខ្លួនឯងព្រោះការសម្ដែងរៀបរាប់មកប៉ុណ្ណេះលើលោកខ្វះខាតយ៉ាងណាសូមអធិស្ឋានហើយនឹងសូមគ្រប់គ្រងនៅអំពើជាកុសល របស់លោកគ្រូអ្នកគ្រូមានលោកគ្រូនាយកជាដើមដែលបានដឹកនាំសិស្សឲ្យស្គាល់នៅអ្វីដែលជាគុណធម៌ប្រចាំចិត្តសន្តានព្រោះ សូមអនុមោទនា